សូមលោកអ្នកនាងចុច like និងចុច subscribe ដើម្បីបានទទួលព័ត៌មានថ្មីៗទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងៗទៀតបានគ្រប់ពេលវេលាលោកសំរងស៊ីបន្តអំពាវនាវដល់ពលករខ្មែរនៅ ប្រទេសថៃឲ្យអមដំណើរមាតុភូមិនិវត្តរបស់លោកនៅថ្ងៃទី9ខែវិច្ឆិកាពលករខ្មែរក្នុងនិងក្រៅ ប្រទេស ទាមទារឲ្យរបបលហ៊ុនសែនគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនសកម្មជនបកប្រឆាំងម្នាក់ទៀតពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តរបស់លោកសំរងស៊ីរួមនឹងព័ត៌មានមួយចំនួនទៀតរបស់ទូរទស្សន៍អាស៊ីសេរី ចាប់ពីរដ្ឋធានី Washington នាងខ្ញុំខែសុណងសូមជម្រាបសួរលោកនាងកញ្ញាទាំងអស់ជាទីមេត្រីចាយើងខ្ញុំសូមស្វាគមន៍លោកនាងនៅក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីចាជាបន្តទៅនេះនាងខ្ញុំសូមជូនព័ត៌មានទាំងនេះពិស្ដា ចាលោកនៅនាងជាទីមេត្រីលោកសំរងស៊ីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិអំពីវនាងដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃឲ្យចូលរួមអមដំណើរការវិលចូលស្រុករបស់លោកវិញនៅថ្ងៃទី9ខែវិច្ឆិកាដើម្បីទៅជួបជុំគ្រួសារហើយស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យល្អប្រសើរសម្បូរការងារធ្វើដូចនៅប្រទេសថៃលោកសំរងស៊ីបបួលពលករឲ្យចូលរួមបើកទំព័រប្រវត្តិសាស្ត្រថ្មីជាមួយលោកដើម្បីកម្ចាត់របបក្រុងភ្នំពេញដែលលោកហៅថាជារបបផ្ដាច់ការនិងខុសច្បាប់ ខ្ញុំសូមអំពាវនាវឲ្យបងប្អូននិងកូនក្មួយ ដែលរស់នៅប្រទេសថៃដែលមានចំនួន2លានអ្នកអាចច្រើនជាង2លានអ្នកផងសូមបងប្អូនកូនក្មួយ មករួមដំណើរជាមួយខ្ញុំនិងជាមួយថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិយើងវិលត្រឡប់ទៅស្រុកយើងវិញយើងទៅផ្ទះយើងវិញយើងទៅយកស្រុកយើងវិញយើងត្រូវតែរៀបចំប្រទេសយើងឡើងវិញឲ្យបានល្អត្រឹមត្រូវរៀបចំមិនមែនសម្រាប់តែត្រកូលហ៊ុនសែន មិនមែនសម្រាប់តែបពពួកហ៊ុនសែនមិនមែនសម្រាប់តែអុកញ៉ា ថៅកែអ្នកដែលគេមានលៀបសការៈហើយមានទ្រព្យសម្បត្តិកប់ពពកគិតត្រឹមថ្ងៃទី23ខែតុលានៅសល់រយៈពេល17ថ្ងៃទៀត ដល់ថ្ងៃកំណត់សន្យាវិលជុលស្រុករបស់លោកសំរងស៊ីបច្ចុប្បន្នលោកសំរងស៊ីកំពុងស្នាក់នៅប្រទេសបារាំងខណៈថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិខ្លះបានចូលទៅដល់ប្រទេសនានានៃទ្វីបអាស៊ីហើយជំវិញការអំពាវនាវឲ្យពលករខ្មែរអមដំណើរការវិលជុលស្រុករបស់លោកសំរងស៊ីនៅថ្ងៃទី9វិច្ឆិកាអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានថ្លែងថាជាសិទ្ធិរបស់លោកសំរងស៊ី ដែលអាចធ្វើទៅ បាន ពីខាងក្រៅស្រុក តែលោកមិនជឿថាមានពលករណាម្នាក់អមដំណើរមកកម្ពុជាជាមួយលោកសំរងស៊ីឡើយគឺមានតែក្រុមបពពួកលោកសំរងស៊ីមិនដល់10នាក់ផង ជាសិទ្ធិរបស់គាត់បាទពីព្រោះគាត់ពេលនេះមិននៅក្នុងប្រទេសកម្ពុជាដែរគាត់ពេលនៅពីក្រៅប្រទេសមកអញ្ចឹងអានឹងជារឿងរបស់គាត់ទេតែត្រង់តែគេទៅឬមិនទៅអានឹងជារឿងមួយទៀតអានឹងយើងចាំមើលថ្ងៃ9ខែវិច្ឆិកាហ្នឹងទៅយើងក៏និយាយទុំមុនក៏ប៉ុន្តែតាមខ្ញុំមើលវាអត់មានទេតែម្នាក់ក៏គ្មានផងមានតែគ្នាគាត់8 9នាក់ហ្នឹងដល់ប៉ុណ្្នឹងឯង3 4នាក់ក្នុង3 4នាក់ហ្នឹងក៏អត់មានគ្រប់គ្នាដែរហើយចូលតាមណាដើរតាមណាឥឡូវគាត់នៅអាមេរិកគាត់នៅស្រុកបារាំងតែ តើគាត់ទៅតាមណាបានទៅដល់ថៃព្រោះថៃគេមកឲ្យចូលមានគាត់ចេះបំបានកាយក្រមពលករខ្មែរនៅប្រទេសថៃប្រកាសថាពួកគេ មានគ្នារាប់ម៉ឺននាក់ដែលបានរៀបចំជាក្រុមជាក្រុមដើម្បីត្រៀមទទួលស្វាគមន៍និងអមដំណើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិវិលចូលទៅកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិការបាយការណ៍របស់ក្រសួងការងារធ្លាប់បង្ហាញថាចំនួនពលករខ្មែរទៅធ្វើការនៅប្រទេសថៃមានជាង1.6លាននាក់ ប៉ុន្តែលោកសំរងស៊ីនិងមន្ត្រីគណៈបកប្រឆាំងនៅប្រទេសថៃអះអាងថាមាន2លានអ្នកឬជាង2លានអ្នកមន្ត្រីបកប្រឆាំងនៅប្រទេសថៃធ្លាប់អះអាងទៀតថានឹងមានពលករប្រមាណ220000អ្នករងចាំអមដំណើរលោកសំរងស៊ីវិលចូលស្រុកវិញចាលោកនាងជាទីមេត្រីមន្ត្រីគណៈបកសង្គ្រោះជាតិរិះគន់របបក្រុងភ្នំពេញថាមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារខណៈគណៈ បកប្រជាធិបតេយ្យមូលដ្ឋានស្នើរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀង23ដុល្លារដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ចាគណៈបកសង្គ្រោះជាតិចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី23តុលានេះដោយរិះគន់របបក្រុងភ្នំពេញថា28ឆ្នាំមកនេះมันបានគោរពនិងมันបានអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23តុលាពេញលេញទេបកប្រឆាំងចោទរបបក្រុងភ្នំពេញថាបានបំពានគោលការណ៍ អធិបតេយ្យភាពឯករាជ្យបូរណភាពទឹកដីកម្ពុជា ដែលចែងក្នុងកិច្ចព្រមព្រៀង23ដុល្លារដោយសារតែរបបក្រុងភ្នំពេញបង្កើតសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005និងការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន84%រយៈពេលកាលពីពេល ថ្មីថ្មីនេះចាគណៈបកប្រឆាំងអំពាវនាវឲ្យប្រទេសម្ចាស់ហត្ថលេខីត្រូវពិភាក្សាជាបន្ទាន់ដើម្បីធានាការបដិញ្ញាចិត្តរបស់សហគមន៍អន្តរជាតិនិង ភាគីពាក់ព័ន្ធ ក្នុងការស្ដារនិងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាចំណែកគណៈបកប្រជាធិបតេយ្យមូលដ្ឋានវិញសម្ដែង ការព្រួយបារម្ភពីជីវភាព របស់កម្មករនៅពេលដកប្រព័ន្ធអនុគ្រោះពន្ធដូច្នេះដូច្នេះគណៈបកប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឲ្យរដ្ឋាភិបាលនិងសហភាពអឺរ៉ុបស្វែងរកដំណោះស្រាយរក្សា EBA គណៈបកនេះយល់ថាការរក្សា EBA និងលើកកម្ពស់នយោបាយគឺជាស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារ អ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងថាគណៈបកកាន់អំណាចបានអនុវត្តស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារបានត្រឹមត្រូវណាស់ដើម្បីទទួលបានព័ត៌មានថ្មីៗពី AZ Series សូមអញ្ជើញលោកអ្នកនាង Subscribe Channel YouTube របស់យើងរួចចុចលើរូបកណ្ដឹងនេះ ចាលោកអ្នកនាងជាទីមេត្រីក្រុមអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋប្រមាណជិត1000នាក់នាំគ្នាប្រារព្ធពិធីរំលឹកខួប28ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារនៅទីលានប្រជាធិបតេយ្យថ្មីស្ថិតនៅខណ្ឌរិស័យកែវក្រោមការឃ្លាំមើលពីអាជ្ញាធរ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យបានល្អត្រឹមត្រូវព្រោះកិច្ចព្រមព្រៀងនេះជាឫសគល់ដែលនាំឲ្យកម្ពុជាមានសន្តិភាព ការផ្សះផ្សាជាតិនិងការរីកចម្រើន ក្នុងពិធីនេះអ្នកវិភាគនិងអ្នកសិក្សាស្រាវជ្រាវឯករាជ្យព្រមទាំងមន្ត្រីសង្គមស៊ីវិលបានលើកឡើងអំពីប្រវត្តិនិងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីព្រមទាំងការអនុវត្តរបស់រដ្ឋាភិបាលនាពេលកន្លងមក។ ចំណែកតំណាងគណៈកម្មការកសិករនិងយុវជនក៏បានឡើងបញ្ចេញមតិអំពីស្ថានភាពអាក្រក់អាក្រក់ដែលពួកគេបានជួបប្រទះដោយជាការរំលោភសិទ្ធិដីធ្លីនិងសិទ្ធិការងារជាដើម អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកប៉ាច័ន្ទរឿនមាន ប្រសាសន៍ថាកិច្ចព្រមព្រៀងនេះបាននាំឲ្យកម្ពុជារៀបចំការបោះឆ្នោតជាតិនៅឆ្នាំ1993នាំមកនូវលទ្ធិប្រជាធិបតេយ្យសន្តិភាពការបង្រួបបង្រួមជាតិគ្មានវត្តមានកងទ័ពបរទេសនៅកម្ពុជា ចាំមានអធិបតេយ្យភាពបូរណភាពទឹកដីនិងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីចម្រើន ផ្នែកសង្គមនិងសេដ្ឋកិច្ចតែទោះជាយ៉ាងណាក្តីលោកថាប្រមាណឆ្នាំចុងក្រោយនេះរដ្ឋាភិបាលមិនបានគោរពនិង អនុវត្តតាមស្មារតីកិច្ចព្រមព្រៀងនេះទេគោលបំណងរួមគឺប្រធានបទយើងដាក់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងត្រូវការសន្តិភាព ការអភិវឌ្ឍប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សអញ្ចឹងគោលបំណងគឺយើងត្រូវការសន្តិភាពពិតប្រាកដមួយត្រូវការមានការអភិវឌ្ឍមួយសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់និងចង់ឃើញប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញនិងការគោរពសិទ្ធិមនុស្សអានេះព្រោះយើងឃើញថាស្មារតីសន្តិភាពក្រមអានេះយើងឃើញថាគឺចង់ឲ្យខ្មែររួមរួម គ្នាមិនចង់មានការបែកបាក់ទេ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវ៉ុនពៅថ្លែងថាអ្នកចូលរួមទាំងអស់សុទ្ធតែបញ្ចេញមតិស្រដៀងស្រដៀងគ្នាដោយជំរុញឲ្យរដ្ឋាភិបាលនិងអ្នកនយោបាយទាំងអស់ឈប់ឈ្លោះគ្នាហើយបង្រួបបង្រួមឯកភាពជាតិនាំមកនូវការអភិវឌ្ឍនិងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយដែលបែងចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ យើងមានដៃគូអភិវឌ្ឍយើងមានប្រទេសសហគមន៍អន្តរជាតិជួយយើងជួយទាំងជំនួយផ្នែកមនុស្សធម៌ការអភិវឌ្ឍរហូតដល់គេផ្ដល់ជំនួយផ្នែកពាណិជ្ជកម្មទៀតឧទាហរណ៍រឿង EBA ជាមួយនឹង GSP ក៏ជាផ្នែកមួយដែលសហគមន៍អន្តរជាតិមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគេឲ្យ ប្រព័ន្ធអនុគ្រោះពន្ធនឹងមិនមែនជាគេនឹកឃើញដេកយូរសពយប់នេះស្អែកឡើងគេឲ្យទេគេបានគិតគូរហើយគេមានការទទួលខុសត្រូវតាមបែបផ្លូវច្បាប់ជាពិសេសគឺកិច្ចប្រព្រឹត្តសន្តិភាពទីក្រុងប៉ារីសហើយយើងមានឱកាសទៅពេលដែលខ្មែរ ដែលយើងរួមរួមគ្នានៅពេលដែលយើងអត់រវល់ច្បាំងគ្នាអត់រវល់ចាប់គ្នាអត់រវល់ធ្វើទុកបុកម្នេញគ្នាយើងមានឱកាសគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍកសាងសមត្ថភាពនិងធ្វើឲ្យជីវភាពរស់នៅរបស់យើងប្រសើរ អ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាការដែលអង្គការសង្គមស៊ីវិលជួបជុំប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺបង្ហាញថាកម្ពុជាមានសិទ្ធិសេរីភាពហើយកម្ពុជាគ្មានចំនួននយោបាយអ្វីនោះទេ លោកអះអាងថាអ្វីដែលកើតឡើងចំពោះគណៈបកសង្គ្រោះជាតិគឺជាការអនុវត្តច្បាប់ ក្នុងរយៈពេល28ឆ្នាំយើងបានសន្តិភាពពេញលេញហើយក្រោមលំដ៏តិចរបស់អតីតករណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលរដ្ឋធម្មនុញ្ញដែលបានមកពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីណាចំណុចទី2គឺឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ត្រូវបានពង្រឹងថែមទៀត តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឲ្យធានាបានអូនភាពទឹកដីរឹងមាំធានាបាននូវឯករាជ្យនិងអធិបតេយ្យភាពទាំងឯងការប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះក្រុមអង្គការសង្គមស៊ីវិលមិនបានអង្ហែក្បួនតាមការគ្រោងទុកនោះទេដោយសារតែមានការហាមប្រាមពីអាជ្ញាធរ ពលករខ្មែររស់នៅប្រទេសពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីប្រមាណ300នាក់បានធ្វើបាតកម្មនៅថ្ងៃទី23ខែតុលានេះក្នុងរដ្ឋធានីកង់បេរ៉ាទាមទារឲ្យរបបក្រុងភ្នំពេញគ្រប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រៅពីពលរដ្ឋខ្មែរក៏មានតំណាងរាស្ត្រអូស្ត្រាលី5រូបបានចូលរួមថ្លែងសារនៅមុខបាតកោដោយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីមិនត្រូវនៅស្ងៀមចំពោះវិបត្តិនយោបាយនៅកម្ពុជាទៀតទេ អ្នកដឹកនាំបាតកម្មម្នាក់និងជាប្រធានសាខាគណៈបកសង្គ្រោះជាតិនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីលោកអិនហេមេរ៉ាឲ្យអាស៊ីសេរីដឹងថាក្រមបាតកោបានដើរដង្ហែក្បួននិងថ្លែងសារនយោបាយនៅ មុខស្ថានទូតចិនស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតសហរដ្ឋអាមេរិកនិងចុងក្រោយគឺ ក្រុមបាតកោនាំគ្នាប្រមូលផ្ដុំនៅមុខវិមានរដ្ឋសភានៃ ប្រទេសអូស្ត្រាលីលោកថាក្រុមបាតកោបានផ្ញើសារនយោបាយទៅស្ថានទូតចិនឲ្យឈប់គាំទ្ររបបក្រុងភ្នំពេញ។ យើងសូមឲ្យគាត់ជំរុញឲ្យរដ្ឋាភិបាលហ៊ុនសែនគោរពសិទ្ធិមនុស្សហើយដើរមកលទ្ធិប្រជាធិបតេយ្យហើយកុំឲ្យមានការប្រើអាវុធឬក៏ប្រើអំពើហិង្សានៅពេលដែលមានការត្រឡប់ទៅវិញរបស់គណៈបក្សសង្គមជាតិហើយមានយើងមួយចំនួនដែលអ្នកផ្ញើសារខាងក្រៅហ្នឹងគាត់ផ្ញើសារសូមឲ្យចិនហ្នឹងឈប់គ្រប់គ្រងហ៊ុនសែនអញ្ចឹងទៅគឺក្រុមបាតកោលើកឡើង ថាស្មារតីនៃកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលមានអាយុកាល28ឆ្នាំមកនេះនៅតែមានសុពលភាពនៅឡើយដែលតម្រូវឲ្យរបបក្រុងភ្នំពេញងាកមកគោរពតាមកិច្ចព្រមព្រៀងនេះវិញនិងបញ្ចប់បញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរដូចនេះតទៅទៀត។ សហគមន៍ខ្មែរនៅអូស្ត្រាលីរំពឹងថាការទៀមទារបស់ពួកគេនឹងធ្វើឲ្យសហគមន៍អន្តរជាតិអន្តរាគមឲ្យមានការគោរពកិច្ចព្រមព្រៀងនេះឡើងវិញដែលឈានទៅដល់ការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាថ្មីអតីតចៅហ្វាយក្រុងដេនដណុងនៃប្រទេសអូស្ត្រាលីលោកជាយូហុនថ្លែងថា បើរបបក្រុងភ្នំពេញហ៊ានបាញ់សម្លាប់ពលរដ្ឋខ្មែរដែលអមដំណើរលោកសំរងស៊ីនៅថ្ងៃទី9វិច្ឆិកាខាងមុខអង្គការសហប្រជាជាតិនឹងមានចំណាត់ការលើមេដឹកនាំផ្ដាច់ការរូបនេះ។ លោកជាយូហុនស្នើទៅពលរដ្ឋខ្មែរគ្រប់ទីកន្លែងនិងអ្នកនយោបាយត្រូវរួម គ្នាដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យលោកអិនហេមេរ៉ាឲ្យដឹងថាតំណាងរាស្ត្រអូស្ត្រាលីម្នាក់ក្នុងចំណោម5នាក់ដែលបានចូលរួមក្នុងបាតកម្មនេះគឺលោកជូលៀនហ៊ីលថ្លែងសារជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីត្រូវចាត់វិធានការចាំបាច់និងបន្ទាន់ដើម្បីប្រឆាំងនឹងរបបលោកហ៊ុនសែនដែលកំពុងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។ លោកអ្នកនាងជាទីមេត្រីថ្មីថ្មីនេះមានប្រភពមួយចំនួន នៅលើបណ្ដាញសង្គមនិងគេហទំព័រ YouTube លួចយកស្លាកសញ្ញាឬ logo អត្តបទខ្លឹមសារជាសម្លេងឬវីដេអូរបស់ Azizi Saray ទៅបំផន់ព័ត៌មានឬបោកបញ្ឆោតឲ្យមានការចាប់អារម្មណ៍ចង់ចូលមើលច្រើន ដើម្បីកេងចំណេញពីការរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតឬបម្រើគោលដៅនយោបាយណាមួយព័ត៌មានពិតរបស់ Azizi Saray មាន តែនៅតាមប្រភពចំនួន4ដូចជាខាងក្រោមនេះតែប៉ុណ្ណោះ គេហទំព័រផ្លូវការរបស់អាស៊ីសេរី www.rfa.org/kmae គេហទំព័រ YouTube ផ្លូវការរបស់អាស៊ីសេរី www.youtube.com/rfa ខ្មែរវីដេអូទំព័រ Facebook ផ្លូវការរបស់អាស៊ីសេរី www.facebook.com/rfa cambodia ដែលមានសញ្ញាសម្គាល់ tick ពណ៌ខៀវ និងកម្មវិធីព័ត៌មានអាស៊ីសេរីឬ RFA App នៅលើទូរស័ព្ទដៃទំនើប smartphone សម្រាប់ប្រព័ន្ធ iPhone និងប្រព័ន្ធ Android សូមអរគុណ។ ចាលោកនាងកំពុងទស្សនាកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកមន្ត្រីប៉ូលីសនៃស្នងការនគរបាល ខេត្តកំពង់ចាមចាប់ខ្លួនមេឃុំស្វាយទៀបស្រុកចំការលើជាប់ឆ្នោតខាងគណៈបកសង្គ្រោះជាតិគឺលោកហេងហ៊ុនយកទៅឃុំនៅស្នងការនគរបាលខេត្តកាលពីរសៀលម៉ោង2រសៀលថ្ងៃទី22ដុល្លារ ភរិយាលោកហេងហ៊ុនគឺលោកស្រីនុតប្រាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី23តុលាថាប៉ូលីសប្រមាណ10នាក់ចូលទៅឡោមព័ទ្ធចាប់ស្វាមីរបស់លោកស្រីនៅក្នុងផ្ទះហើយរុញបញ្ចូលឡានយ៉ាងតក់ក្រហល់ដោយពុំបានបង្ហាញនៃការចាប់ខ្លួនពីតុលាការឡើយលោកស្រីចាត់ទុកសកម្មភាពរបស់ប៉ូលីសនេះថាជាការធ្វើទុកបុកម្នេញលើស្វាមីដោយអយុត្តិធម៌ អាស៊ីសេរីមិនអាចតាក់ទងស្នងការនគរបាលខេត្តកំពង់ចាមលោកអែមកុសលដើម្បីសុំសេចក្តីអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23តុលាដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួលប៉ុន្តែលោកស្រីនុតប្រាក់អះអាងថាប៉ូលីសបានប្រាប់ថាការចាប់ខ្លួននេះគឺដោយសារតែលោកហេងហនមានជាប់ពាក់ព័ន្ធទៅនឹងគម្រោងទៅគៀងកប្រជាពលរដ្ឋទៅអមដំណើរប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីចូលស្រុកនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខ។ គិតត្រឹមរសៀលថ្ងៃទី23ដុល្លារមានសកម្មជនគណៈបកសង្គ្រោះជាតិចំនួន54នាក់ហើយដែលត្រូវរបបលោកហ៊ុនសែនចាប់និងឃុំនៅក្នុងពន្ធនាគារហើយមានសកម្មជនចំនួន186នាក់ផ្សេងទៀតត្រូវបានកោះហៅទៅបំភ្លឺនិងសមត្ថកិច្ចតាមចាប់ខ្លួនដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ក្រៅពីនេះក៏មានសកម្មជនគណៈបកប្រឆាំងជាច្រើនអ្នកទៀតបានរត់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយីនិងការធ្វើទុកបុកម្នេញឬចាប់ខ្លួនពីអាជ្ញាធររបប ក្រុងភ្នំពេញចាលោកនាងជាទីមេត្រីកម្មករកាត់ដេរប្រមាណ600នាក់នៅក្រុងប៉ោយប៉ែតនាំគ្នាធ្វើបាតកម្មទាមទារឲ្យតកែរោងចក្រ ML Entertainment Apparel ជាជនជាតិចិន បើកប្រាក់ខែឲ្យពួកគេឲ្យបានទៀងទាត់ កម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើន លោកវ៉ាន់ចាន់លី ប្រាប់អាស៊ីសេរីថាការតវ៉ានេះកើតឡើងកាលពីរសៀលថ្ងៃទី22តុលា បន្ទាប់ពីរដ្ឋបាលរោងចក្រមិនបានបើកប្រាក់ឈ្នួលតាមកាលកំណត់របស់ក្រសួងការងារពីរដងក្នុងមួយខែគឺនៅរៀងរាល់ថ្ងៃទី8និងថ្ងៃទី22 លោកបន្តថាការមិនបើកប្រាក់ឈ្នួលឲ្យកម្មករនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ក្នុងនោះគឺមាន ការបង់ថ្លៃផ្ទះជួល និងការបង់ប្រាក់ឲ្យមីក្រូហិរញ្ញវត្ថុជាដើមប្រធានរដ្ឋបាលរោងចក្រនេះលោកស្រីកែមរ៉េនប្រាប់ថាការខកខានបើកប្រាក់ឈ្នួលឲ្យកម្មករមិនទាន់ពេលនេះគឺដោយសារតែរោងចក្រជួបបញ្ហាវិបត្តិហិរញ្ញវត្ថុបង្វិលប្រាក់មកមិនទាន់ក្រោយពី បញ្ចប់ការចរចា គ្នារកដោះការដោះស្រាយក្នុងរឿង នេះភាគីរោងចក្រសន្យានឹងបើកប្រាក់ឈ្នួលឲ្យកម្មករវិញនៅថ្ងៃស្អែកគឺថ្ងៃទី24ខែតុលា។ កម្មករឲ្យដឹងថារោងចក្រនេះផលិតខោអាវបរិសុទ្ធស្ត្រីដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសអូនៀងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រុមកម្មករបានរំសាយការតវ៉ានៅរសៀលថ្ងៃទី23ដុល្លារប៉ុន្តែពួកគាត់បញ្ជាក់ចំហថាប្រសិនបើថកែមិនគោរពពាក្យសន្យារបស់ខ្លួនទេពួកគាត់នឹងបន្តធ្វើបាតកម្មនៅមុខរោងចក្រតទៅទៀតលុះត្រាតែទទួលបានដំណោះស្រាយ ចាលោកនាងជាទីមេត្រីក្រុមតំណាងរាស្ត្រអាមេរិកាំងប្រមានទៅរបបលោកហ៊ុនសែនថារបបនេះនឹងជួបនៅទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបើហ៊ានជ្រើសរើសការយកការបង្ហូរឈាមនៅថ្ងៃទី9វិច្ឆិកាក្នុងដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីនិងមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិទៅកម្ពុជាវិញការប្រមាននេះធ្វើឡើងខណៈដែលក្រុមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកស្ដីពីបញ្ហាកម្ពុជាបើកសវនាការរំលឹកខួបលើកទី28ឆ្នាំនៃកិច្ចប្រ មព្រៀងសន្តិភាពទីក្រុងប៉ារីនៅអាគាររដ្ឋសភាអាមេរិកកាលពីថ្ងៃទី21តុលាចាសសូមទស្សនាសេចក្តីរាយការណ៍របស់លោកមានរិទ្ធជុំវិញបញ្ហានេះ If it's your choice and those are your options if you know if you return to a country តំណាងរាជអាមេរិកកាំងមកពីគណៈបកសាធារណរដ្ឋប្រចាំរដ្ឋ Florida និងជាអតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកលោក Ted Yoho ដែលជាអ្នកស្នើច្បាប់ដាក់ទណ្ឌកម្មរបបលោកហ៊ុនសែនឬ HR 521 ព្រមានទៅរបបលោកហ៊ុនសែនឲ្យពិចារណាដោយប្រយ័ត្នប្រយែងនិងងាកមករកការសម្រោះសម្រួលនយោបាយឡើងវិញជាជាងជ្រើសរើសយកវិធីសាស្ត្រនៃការបង្ហូរឈាម នៅក្នុងដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីទៅកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំនេះអ្នកនឹងឃើញមាននៅទណ្ឌកម្មយ៉ាងសម្បើមដាក់ទៅលើប្រទេសនេះ។ អ្នកនឹងឃើញមាននៅការកាត់ផ្តាច់ពាណិជ្ជកម្មភ្លាមៗការនេះវានឹងមានឥទ្ធិពលទៅលើលោកហ៊ុនសែននិងក្រុមមនុស្សដែលនៅក្បែរគាត់ដែលជួយលោកហ៊ុនសែនឲ្យរក្សាអំណាចបានមនុស្សទាំងអស់នោះសុទ្ធតែជាមនុស្សអាត្មានិយមពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះមេដឹកនាំពិតប្រាកដក្រឡេកមើលទៅប្រជាពលរដ្ឋរបស់ខ្លួននិងអ្វីដែលជាការប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋខ្លួនឯងនេះបានហៅថាជាមេដឹកនាំពិតប្រាកដដូច្នេះលោកហ៊ុនសែនត្រូវតែធ្វើការសម្រេចចិត្តនេះ។ And so Hun Sen has a decision to make. លោក Ted Yoho ហៅដំណើរមេត្តភូមិនិវត្តទៅមេត្តប្រទេសវិញរបស់មន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិនេះថាជាកាយវិការប្រកបដោយភាពអង់អាចក្លាហានដែលពួកគេ អាចចាត់ទុក ថាជាបិតាស្ថាបនិកប្រជាធិបតេយ្យរបស់កម្ពុជា I've had the privilege of meeting with members of the CNRP who have fled Cambodia ខ្ញុំមានបបសិទ្ធដែលបានទៅជួបជាមួយនឹងសមាជិកគណៈបក្សសង្គ្រោះជាតិដែលបានរត់ភៀសខ្លួនពីប្រទេសកម្ពុជាដើម្បីសុវត្ថិភាពរបស់ពួកគេ។ ក្នុងនោះរួមមានទាំងប្រធានស្ដីទីគណៈបកនេះគឺលោកសំរាស៊ីផងបុគ្គលទាំងនេះបានសច្ចាថាពួកគេនឹងត្រឡប់ទៅកម្ពុជាវិញនៅខែក្រោយនេះដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញទោះបីជាមានការគំរាមកំហែង កាន់តែខ្លាំងឡើងប្រឆាំងនឹងពួកគេយ៉ាងណាក៏ដោយយើងបានជួបនឹងពួកគេ ហើយគោលដៅរបស់ពួកគេគឺដើម្បីស្ដារប្រជាធិបតេយ្យនិងវិលទៅកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាពួកគេមានសេណារីយ៉ូ3ដែលអាចនឹងកើតមានឡើងចំពោះពួកគេ ទី1ពួកគេអាចនឹងត្រូវហាមឃាត់មិនឲ្យចូលទៅក្នុងប្រទេសសេណារីយ៉ូមួយទៀតគឺថាពួកគេអាចនឹងត្រូវចាប់ខ្លួនភ្លាមភ្លាមហើយសេណារីយ៉ូចុងក្រោយគឺពួកគេអាចប្រឈមនឹងការសម្លាប់ចោលដូច្នេះប្រសិនបើអ្នកជួបប្រទះនៅជំរឿបែបនេះហើយប្រសិនបើវាជាជំរឿរបស់អ្នកហើយប្រសិនបើ អ្នកដឹងថាបើអ្នកត្រឡប់ទៅប្រទេសកំណើតវិញហើយគេប្រមានថាអ្នកអាចត្រូវគេហាមឃាត់មិនឲ្យចូលស្រុកត្រូវចាប់ខ្លួនឬត្រូវសម្លាប់ចោល តើមានមនុស្សប្រមាណអ្នកក្នុងចំណោមពួកយើងនៅតែមានឆន្ទៈចង់ត្រឡប់ទៅវិញនោះមនុស្សទាំងនេះដាក់ជីវិតរបស់ពួកគេដើម្បីលើកកម្ពស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួនសមនឹងទទួលបាននូវសេរីភាពនិងទម្រង់ដឹកនាំរដ្ឋាភិបាលប្រកបដោយប្រជាធិបតេយ្យមនុស្សទាំងនេះគឺជាស្ថាបនិកនៃប្រទេសនេះ តំណាងរាជអាមេរិកកាំងមួយរូបទៀតមកពីគណៈបកប្រជាធិបតេយ្យនិងជាសហប្រធានក្រុមសភាតំណាងរាជអាមេរិកស្ដីពីបញ្ហាកម្ពុជាលោក Alan Leventhal ថ្លែង ថារយៈពេល28ឆ្នាំកន្លងមកនេះកម្ពុជាពុំទាន់ មានប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ លោកថាសហរដ្ឋអាមេរិកកំពុងតែតាមដានមើលនៅព្រឹត្តិការណ៍ដំណើរមាតុភូមិនិវត្តរបស់លោកសំអាស៊ីទៅកម្ពុជានេះយ៉ាងដិតដល់យើងដឹងថាលោកសំរងស៊ីនឹងធ្វើដំណើរទៅកម្ពុជាវិញនៅថ្ងៃទី9វិច្ឆិកា យើងចង់ប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថារដ្ឋាភិបាលអាមេរិកកំពុងតែតាមដានមើលព្រឹត្តិការណ៍នេះយ៉ាងយកចិត្តទុកដាក់និងដិតដល់យើងចង់ឃើញលោកសំរងស៊ីវិលទៅកម្ពុជាវិញដោយសុវត្ថិភាពហើយមានការគ្រប់គ្រងនិងមានការការពារដោយមិនមាន ការចាប់ខ្លួនអ្វីនោះទេនិយាយរួមទៅ លោកទៅដោយសុវត្ថិភាពនិង សន្តិវិធីហើយយើងក៏សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងប្រព្រឹត្តមកលើពួកគេដោយសន្តិវិធី និងប្រកបដោយការគ្រប់គ្រងដែរចំពោះអាមេរិកវិញគឺពិតជាចង់ជួយកម្ពុជាណាស់យើងមិនចាប់អារម្មណ៍ទៅខាងក្រុមណាមួយគណៈបកណាមួយឬក៏នរណាត្រូវឡើងកាន់អំណាចអ្វីនោះដែរអ្វីដែលយើងស្នើឡើងនោះគឺដើម្បីឲ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីបើកឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយអ្នកដែលឈ្នះនោះគឺត្រូវឈ្នះដោយពិតប្រាកដដោយឆន្ទៈប្រជារាស្ត្រ ហើយយើងនៅទីនេះគឺចាត់ទុកលោកសំរងស៊ីថាតំណាងឲ្យប្រជាធិបតេយ្យនិងសេរីភាពយើងចង់ឲ្យលោកមានសវត្ថិភាពហើយសង្ឃឹមថាតាមរយៈដំណើរមាតុភូមិនិវត្តន៍នេះនឹងមានការបោះឆ្នោតប្រកបដោយសេរីយុត្តិធម៌ឡើងវិញនាពេលអនាគតនៅកម្ពុជានេះគឺជាអ្វីដែលរដ្ឋាភិបាលអាមេរិកចង់បាន តំណាងរាជអាមេរិកមួយរូបទៀតមកពីគណៈបកសាធារណរដ្ឋនិងក៏ជាសហប្រធានក្រុមសភាតំណាងរាជអាមេរិកស្ដីពីបញ្ហាកម្ពុជា គឺលោក Steve Chabot ថ្លែងថា28ឆ្នាំក្រោមការដឹកនាំរបស់លោកហ៊ុនសែនរដ្ឋាភិបាលលោកហ៊ុនសែនមិនបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះទេ លោកថារដ្ឋាភិបាលនេះក៏មិនបានលើកកម្ពស់និងគោរពសិទ្ធិមនុស្ស ដោយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះទេលោកចង់ឃើញកម្ពុជាទទួលបាននៅប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះខណៈដែលយើងនាំគ្នាប្ររពខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្ញុំសូមបួងសួងថាយើងនឹងឃើញកម្ពុជាមួយនៅទីបំផុតទៅមានការគោរពពលរដ្ឋរបស់ខ្លួនគោរពសិទ្ធិមនុស្សរបស់ពួកគេ និងថាក្តីប្រាថ្នារបស់ពួកគេចង់ឲ្យមានសេរីភាពផ្នែកនយោបាយនោះនឹងក្លាយជាការពិតពលរដ្ឋកម្ពុជា គួរនឹងទទួលអ្វីៗច្រើនហួសឆ្ងាយលើសពីនេះជាងអ្វីដែលពួកគេទទួលបានក្រោមរបបលោកហ៊ុនសែនតំណាងរាស្ត្រលោក Alan Levenson និងខ្ញុំរួមទាំងសមាជិកតំណាងរាស្ត្រជាច្រើនទៀតទាំងមកពីគណៈបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យសតតែបដិញ្ញាចិត្តថាពួកយើងនឹងធ្វើអ្វីៗតាមដែលអាចធ្វើទៅបានក្នុងអំណាចរបស់យើង។ ដើម្បីធានាថាថ្ងៃមួយក្នុងរយៈពេលខ្លីខាងមុខនេះកម្ពុជាជាថ្មីម្ដងទៀតនឹងមានសេរីភាពឡើងវិញ Be free Thank you very much សវនកម្មរបស់ក្រមសភាតំណាងរាស្ត្រអាមេរិកស្ដីពីបញ្ហាកម្ពុជា ដែលបាន ប្រព្រឹត្តទៅនៅអគាររដ្ឋសភាអាមេរិក កាលពីថ្ងៃទី21តុលាក៏មានការចូលរួមឡើងថ្លែងសន្ទរកថាពីសំណាក់វាគ្មិនដទៃទៀតក្នុងនោះក៏រួមមានលោក Derek Mitchell នាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI កញ្ញាកឹមមនោវិជ្ជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៃគណៈបក្សសង្គ្រោះជាតិលោកទុងយ៉ាប់ប្រធានបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា អ្នកស្រីសេងជានិតអ្នកស្រីថិតកំហ៊ុន និងបដិជគុណបុត្របន្ទិញ កូនស្រីលោកកឹមសុខាកញ្ញាកឹមមនោវិទ្យាថ្លែងថាកញ្ញាចង់ឃើញឲ្យមានឡើងវិញនៅការផ្សះផ្សាជាតិនៅកម្ពុជាដែលឈរលើគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ23ដុល្លារសំខាន់គឺផ្ដោតទៅលើការផ្សះផ្សាជាតិផ្សះផ្សាជាតិហើយយើងឃើញហើយថាទោះជាខ្មែរយើងខំប្រឹងធ្វើសង្គ្រាមដាក់គ្នាទៅវិញទៅមកតាំងពីឆ្នាំ1980ជាងតាំងមុននឹងទៀតទីបំផុតត្រូវតែមកទៅជ័យគ្នាមកផ្សះផ្សាជាតិដដែលអញ្ចឹងដំណោះស្រាយមានតែមួយគត់គឺការផ្សះផ្សាជាតិដោយឈរលើគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដហើយនេះជាអ្វីដែលពួកយើងខ្ញុំ 那。 តែងតែនឹងទៀមទាឲ្យចង់បាន ហើយយើងខ្ញុំក៏សូមខ្ញុំសូមផ្ញើសារផងដែរជូនទៅអ្នកនៅខាងក្នុងមានន័យថាអ្នកកាន់អំណាចឲ្យលោកយល់ឃើញថាកិច្ចប្រឹងប្រែងទីក្រុងប៉ារីសនេះគឺជាជ័យជំនះរបស់ខ្មែរគ្រប់រូបសូមកុំយល់ច្រឡំកុំមើលឃើញថា23ដុល្លារហ្នឹងជារបស់ខ្មែរមកខាងណាជារបស់អ្នកប្រជាធិបតេយ្យឬក៏ជារបស់អ្នកប្រឆាំងមិនមែនទេពីព្រោះខ្មែរយើងទាំងអស់គ្នាបានប្រយោជន៍ពី23ដុល្លារជុំវិញដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីនិងមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិទៅកម្ពុជាវិញកញ្ញាកឹម មនោវិជ្ជាបដិសេធផ្ដោតចំហជាក់លាក់របស់លោកកឹមសុខាចំពោះ បញ្ហានេះដោយកញ្ញាគ្រាន់តែអះអាងថាលោកកឹមសុខាមិនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៅដល់ក្រមមន្ត្រីនៅក្នុងជួរគណៈបកនោះទេកញ្ញាផ្ទាល់ក៏មិនបានបង្ហាញចំណាប់អារម្មណ៍ចំពោះបញ្ហានេះដែរដោយកញ្ញាថាអ្វីដែលកញ្ញាកំពុងផ្ដោតនៅពេលនេះ គឺទៅលើបញ្ហាសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដោយយើងនឹងស្រាប់ហើយថាគាត់មិនមានសិទ្ធិសេរីភាពនៅក្នុងការនិយាយទៅកាន់អ្នកសារព័ត៌មានឬទៅកាន់មន្ត្រីមន្ត្រីនៅក្នុងគណៈបកសង្គ្រោះជាតិទេចាសូមអរគុណកញ្ញាផ្ទាល់មានយោបល់យ៉ាងម៉េចដែរចំពោះដំណើរមេទៅទេទៅវិញរបស់លោកសំជីអ្វីដែលខ្ញុំចាប់អារម្មណ៍គឺថ្ងៃកំណត់របស់សហគមន៍អន្តរជាតិថ្ងៃកំណត់របស់ EU តាក់ទងទៅនឹង EBA នេះជាអ្វីជាអត្ថប្រយោជន៍ដែលពួកយើងខ្ញុំចាប់អារម្មណ៍ ក្រុមវាគ្មិនដែលបានចូលរួមថ្លែងចំណាប់អារម្មណ៍សុទ្ធតែបានបង្ហាញថាពួកគេចង់ឃើញរបបលោកហ៊ុនសែនងាកមកស្ដារប្រជាធិបតេយ្យឲ្យមានសេរីភាពពិតប្រាកដឡើងវិញតាមរយៈការផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិជាធ្លុងមួយឡើងវិញដោយគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីពួកគេអំពាវនាវដល់រដ្ឋាភិបាលនិងរដ្ឋសភាសហរដ្ឋអាមេរិកឲ្យបន្តឃ្លាំមើលដំណើរវិវត្តនយោបាយនៅកម្ពុជាឲ្យបានដិតដល់និងអនុម័តច្បាប់ដាក់ទណ្ឌកម្មមកលើរបបនេះឲ្យបានឆាប់រហ័សដើម្បីកុំឲ្យរបបនេះ នៅតែប្រព្រឹត្តផ្កើនឹងលទ្ធិប្រជាធិបតេយ្យនិងបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាតទៅទៀតខ្ញុំបាទមានរិទ្ធអាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាទៅបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចានាងខ្ញុំខែសុណងព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមជូនពរដល់លោកនាងកញ្ញាព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនគ្រប់ប្រការចានាងខ្ញុំសូមអរគុណនិងសូមជម្រាបលា